ពីស្នេហ៍ទាំងមិនដែលសារភាពហើយឈឺមិនចង់លឺក៏លឺពីមាត់នេះនេះអូនថាបងអស់គ្រប់យ៉ាងប៉ុន្តែអូនស្រឡាញ់តែ